បារាភវន្តបរេសង្មយ៉ាងបច្ចឆា mẹ, mẹ ta mang thẻ quan tăng bà tha cơm mẹ cơm រាភវតោមកខាងយើងខ្ញុំទាំងឡាយមកសូមទូ សួងនៅហាតដាលគូចំរានវិនាងប្រងស្រីក្នុងលោកកាំងសន្ន វាងដែលនឹងវិនិច្ឆ័យសាបសូនចាគុណពួងព្រះកោដំព្រះអង្គមានបន មេតានិមន្តសំដាយអោយទីធម្មជាតិដូចម្ដេច ដែលជាប្រធាននំសត្វនេះឲ្យសេចក្តីវិនិច្ឆ័យ